យអ្នកទាំងគ្នាខ្ញុំសម័យថ្ងៃនេះខ្ញុំមាន vlog ថ្មីមួយគឺខ្ញុំមកសាក់ខ្ញុំមកសាក់ហុកនឹងអញ្ចឹងចាំមើលទាំងគ្នាថាពេលដែលខ្ញុំសាក់ទៅហុកនឹងស្អាតប៉ុណ្ណាសាក់កន្លែងណាគឺខ្ញុំសាក់នៅកន្លែងដៃនេះចានេះនេះឃើញអត់ឃើញអត់ឃើញទេស្អាតប៉ុណ្ណា Duh. ហ្នឹងហើយមុននឹងយើងទៅសាក់ឥឡូវយើងសំណេះសំណាលេងមួយថៃសិនណានេះថៃហ្នឹងក្បាលវានឹងប៉ោងហើយមើលហ្នឹងគួរចង់វាយខ្ញុំអត់ស្គាល់ថាថៃហ្នឹងឈ្មោះអីទេប៉ុន្តែដឹងថាថៃហ្នឹងលក្ខណៈថារៀងលយលយអីអញ្ចឹងដែរណានេះវាមាន2នាក់ពួកម៉ាក់គេហ្នឹងតែខ្ញុំនិយាយលេងមួយវាមកស្ទូហើយបាទខ្ញុំទៅហឺហុកសាក់ នឹងហើយឥឡូវខ្ញុំយករូបដែលខ្ញុំស្រឡាញ់ហ្នឹងដែលខ្ញុំរើសហើយហ្នឹងយកមកដាក់វាស់មើលនៅលើដៃហើយយកមកប៉ាន់ស្មានមើលចឹងណាថាដាក់ទៅវាស័កសមសមមូនគ្នាអីអត់ចឹងណាអញ្ចឹងឥឡូវហ្នឹងអានេះស័កចាស់អញ្ចឹងយើងយករូបសាក់ថ្មីហ្នឹងយកទៅសាក់ពីលើ ដើម្បីបំបត្តិផោះតាំងនោះអីអូខេឥឡូវនេះសាក់ហ្នឹងមិនដែរស្អាតអត់បើស្អាតជួយខមមិននៅខាងក្រោមអ្នកតិចអ្នកតិចមក ហើយឥឡូវអើយបងសាក់កអ្នកអ្នកគេសាក់ហ្នឹងខ្ញុំមិនដឹងហៅមិនចេះតែគាត់បងតារៀបចំអីគូអីអីគូវាគូវាអីហ្នឹងខ្ញុំមិនដឹងទេតែដឹងគាត់រៀបចំអាសាក់ហ្នឹងឲ្យហីហើយនេះដៃគាត់អ្នកទាំងអស់គ្នាឃើញអត់ដៃគាត់សាក់ហុកប្រាសាទទៀតអូយគាត់ឆ្លាញ់ប្រទេសជាតិណាអូ គាត់សាក់ហុងកហុកដូចជាប្រាសាទបាយ័នខ្ញុំមិនដឹងប្រាសាទអីទេខ្ញុំអត់បានសួរគាត់ហងតែដឹងតែដៃគាត់សាក់ហុកនឹងសំបីតាម្លោះដៃកដាហ្នឹងក៏គាត់សាក់ដែរវ៉ាវពិតជាមិនខ្លាចឈឺមែនខ្ញុំធៀមទេខ្ញុំខ្លាចឈឺអូខេ let's go ហូរមើលថាតាអ្នកទាំងអស់គ្នាតាមពិតខ្ញុំនិយាយលេងទេខ្ញុំមិនមានមកសាក់ហង Oh no ខ្ញុំជូនពួកម៉ាក់ខ្ញុំមកសាក់នឹងហាចាញ់បោកខ្ញុំមកដែរនេះអ្នកទាំងគ្នាគាត់កំពុងតវ៉ះហើយគាត់កំពុងអវ៉ះដាក់មួយដៃគាត់មិនដែរស័កសមអត់ខិតឡើងលើបន្តិចឬក៏ចុះក្រោមបន្តិចអីអញ្ចឹងណាពងតស្រេស្រេហើយឥឡូវងាកទៅមើលខ្ញុំវិញតោះ ចំណែកឯខ្ញុំវិញគឺខ្ញុំខ្ចីរូបដែលគេកម្រងនឹងសាក់ហ្នឹងយកមកដាក់នៅលើដៃខ្ញុំថតហើយខ្ញុំ add story អូខេឥឡូវយើងធ្វើដំណើរទៅបន្ទប់សាក់ហើយតែនតែនតែនតែនទៅហើយយេមកដល់ហើយទីនេះអញ្ចឹងខ្ញុំចូលទៅដើម្បីផ្ដិតយករូបភាពដែលគួរឲ្យស្រឡាញ់ឲ្យអ្នកទាំងគ្នាមើលអីចឹងណា ចាអញ្ចឹងអ្នកនរគ្នាមើលទៅនៅក្នុងបន្ទប់ស័កហ្នឹងគឺសិទ្ធស័កមានទាំងស័កហុកអីហុកអីហុកច្រើនច្រើនណាខ្ញុំដឹងហុកអីខ្លះហើយតែដឹងតែច្រើនដែរហ្នឹងនេះនិយាយថាកន្លែងស័កអញ្ចឹងគេ decoration ស័កអញ្ចឹងណាមានអីមើលទៅតំណងតាលយលយណាគ្រាន់តែខ្ញុំមកហ្នឹងខ្ញុំ feeling ចង់ដែរបាទ តែណូណូចាត់ហ៊ានទេខ្លាចឈឺអូខេឥឡូវនេះពងរៀបចំសាក់ហើយពងជូតអីអី clean អនាម័យអីចឹងណាឃើញហើយនេះខ្ញុំខ្ញុំនៅនឹងខ្ញុំនៅចាំធ្វើកាមេរ៉ា woman ថត my best friend សាក់ ឥឡូវហ្នឹងគឺយើងរៀបចំសាក់អីអ៊ូនេះអ្នកទាំងគ្នាមើលដៃគាត់ទេឃើញអត់ដៃគាត់ក៏គាត់សាក់ដែរនិយាយទៅសើតែចង់គ្រប់កន្លែងហីអូខេឥឡូវចាប់ផ្ដើមបិទហើយ បិទហុកបិទអីហ្នឹងគឺចាប់ផ្ដើមសាក់ហើយគេចាប់ផ្ដើមហើយ ចាំមើលមើល វ៉ោវ៉ោអ្នកទាំងគ្នាឃើញអត់ខ្ញុំឃើញតែវារៀងឆ្ងាយឥឡូវខ្ញុំស៊ូមឲ្យនេះឃើញហ៎ឃើញហ៎ឃើញហ៎អូយឃីស្រាប់ឃីសប់ឃីស្លាប់កប់ស្រីតដាប់អស់ហើយ Oh you're so funny Hey cute girl អេ Okay actually during គេកំពុងតែសាក់ចឹងចំណែកឯខ្ញុំវិញក៏កំពុងតែសាក់កាមេរ៉ាហើយគិតតែថតរូបអីអញ្ចឹងណាហើយខ្ញុំដាក់ sticker ហ្នឹងចាញ់តែមកទៅហៀងឯណាប៉ិតវាពីរសងខាងផ្ពាល់ ពេលខ្ញុំដាក់ចោះដាក់ឡើងម្ដងវាចេញម្ដង វាអត់ចេញហើយមើលដល់ខ្លាចទៅស្រីស្អាតហើយវត្តនឹងក្រហមក្រហមអូខេអា sticker ហ្នឹងធ្វើស៊ីខ្ញុំហ្មងម្ដងវាចេញម្ដងវាអត់ចេញនេះឥឡូវវាចេញមកពីរហើយឃើញហុកហ្នឹងអត់ហុកហ្នឹងហ្នឹងអូយឃើញនៅក្រៅហ្នឹងស៊ឺតស៊ឺតហ្នឹងតោះតោះតោះតោះចាប់ផ្ដើមហើយចាប់ផ្ដើមហើយចាប់ផ្ដើម ឥឡូវខ្ញុំ zoom មកចិត្តឲ្យអ្នកទាំងអស់គ្នាស្រួលមើលចឹងណាឥឡូវជាងកំពុងតែហោដេឡង់ក្រង់ទីឯនេះហោកន្លែងសាក់ពីដំបងទៅហ៎ទៅហើយទៅហើយធឹតធឹតទៅហើយទៅហើយទៅហើយទៅហើយហេឥឡូវហ្នឹងគាត់ចាប់ដើមសាក់ហើយខ្ញុំមានអារម្មណ៍ថាសៀវចំនួនហាឈឺណាធឹតធឹតធឹតធឹតអញ្ចឹងមិនមែនស្រួលទេ អញ្ចឹងខ្ញុំឲ្យគាត់នៅសាក់នៅនឹងសិនហើយខ្ញុំទៅធ្វើអ្វីមួយយ៉ាងសិននេះណែគឺខ្ញុំអត់មានទៅណាទេខ្ញុំនៅ ចិត្តហ្នឹង តែខ្ញុំនៅមកធ្វើ fashion មុខកញ្ចក់អីចឹងណាយើងធ្វើរ style ណាស្អាតស្អាតផុសដើម្បី add story អីចឹងណាអញ្ចឹងខ្ញុំមកសោមធ្វើថតរូបថតអីចឹងអូខេអូខេអូខេអូខេអូខេអូខេ តឥឡូវយើងទៅលើទៅមើលទឹកមុខនេះសាក់តិចមើលតើគាត់មានទឹកមុខមិនដែរតែនតែនតែនចាដូចជាមិនសូវស្រួលដូចជាមានអារម្មណ៍ស្ងល់ស្ងល់មិនទេអ្នកទាំងគ្នាគាត់ចាប់ផ្ដើមតាំងអារម្មណ៍តាំងសមាធិសាក់អីហើយខ្ញុំ អត់អីធ្វើទេគឺខ្ញុំមានតែថតរូបលេងដាក់ sticker ដាក់មាត់អីក្រហមក្រហមឆេះអីចឹងណាអញ្ចឹងទៅតោះឥឡូវយើងយើងទៅលួចមើលគាត់ទៀតតោះតោះតោះនេះគាត់សាក់ដល់កម្រិតហើយពងដាក់អារម្មណ៍ដាក់អីតោះយើងមើលមកគាត់តិចមើលហ្នឹង ខ្ញុំទាញមកគាត់យកមកដាក់ sticker ឲ្យមាត់នឹងក្រហមឥឡូវខ្ញុំត្រូវរងចាំទៀតហើយអ្នកទាំងគ្នាការសាក់បានចូលមកដល់កម្រិតមួយរៀងលឿនជាងមុនហើយព្រោះដោយសារដល់វគ្គផាត់ពណ៌ហើយតែផាត់ពណ៌ហ្នឹងអត់តដាក់ពណ៌ color ឯងគឺដាក់ពណ៌ black and white និយាយលេងគេដាក់ពណ៌ខ្មៅ តាមពណ៌តាមអីផ្ការបស់គេអញ្ចឹងណា អញ្ចឹងឥឡូវហ្នឹងទើបត្រឹមពណ៌ធម្មតាសិននេះអូខេតនេះពណ៌បានមកដល់ហើយគឺពណ៌ green ពណ៌ green ណូ green green ណាស្លឹកឈើអញ្ចឹងគេដាក់ពណ៌ green អញ្ចឹងវាស័កសមហើយអញ្ចឹងពណ៌ green ត្រូវបានដាក់ហើយនៅពេលនេះចូលមកដល់ពណ៌ red ម្ដងគឺពណ៌ក្រហម ឥឡូវហ្នឹងដាក់ពណ៌ក្រហមម្ដង ដាក់នៅចិត្តកន្លែង snow ដាក់ក្រហមឯណានៃម្ដង មើលអស់ប្រហែលហ្នឹងអូខេអញ្ចឹងខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាមើលរូបសាក់ហ្នឹងនៅពេលក្រោយពេលណាមួយដែលខ្ញុំចង់ឲ្យមើល